à. Ôi Ôi mày vậy Không biết tao ăn hả Ai Ôi Ừ Sửa chưa đánh bạc Ừ Đánh sửa chưa mà ta ស្បែកជើងសំណប់ចិត្តផងឥឡូវលះហើយបាត់ណាទៅណាក៏ពាក់ដែរបងធ្វើអីណាពាក់នេះសិនណាអត់ទេខ្ញុំពាក់បែកជើងខ្ញុំវិញអីហេហើយបងឯងបានអីពាក់អីស្បែកខ្ញុំខ្រះពាក់ជើងទេក៏បាន mừng anh mừng anh cho nhai nhau mẹ cho bay mừng anh cho nhai nhau thấy xua thoáng thoáng chẳng cho mai trở lại thoáng mẹ xua liền chứ bà xin cho nhai mẹ thôi nhai rồi chẳng ta tập mày ta xua đây nhưng thần hả nhưng bên đây à nè cái bên đây mình đọc bay à bên đây bên đây bấy ហឹមត្រូវទេប្តីទី1តកោលីឈ្មោះលីមីនហូប្តីទី2តកោគឹមឈ្មោះគឹមថេយ៉ុងហើយប្តីទី3តកោអ៊ូឈ្មោះអ៊ូសេហ៊ុនខំតភ័យកញ្ញា K-pop ទៅចាំទៅសួរប្តីយើងឲ្យឲ្យខ្ញុំញ៉ាយអត់បាយមកញ៉ាយខ្ញុំទេខ្ញុំអត់ស្រឡាញ់ផងផងទៅណា